ទួលនីតិរបស់ចិត្តហ្នឹងវាត្រូវតែទទួលទាំងពីរចឹងហ្មងអត់អាចបោះមួយចោលមួយបានទេប៉ុន្តែចិត្តរបស់យើងដែលខ្វះលំនឹង ខ្វះបញ្ញា ខ្វះសតិជួយគ្រប់គ្រងហ្នឹងវាផ្អៀងចាប់យកតែរបស់ល្អទាត់ចោលរឿងមិនល្អហើយតើកាលណាមាន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 អ្នកខ្លះថាចិត្តទុនណាគេអម្បគេលន់តួបន្តិចចឹងទៅគេមកនិយាយកំសត់តិចបាក់ចិត្តហ្នឹងលួងតាមគេទៅហើយពេលខ្លះគេបោកពេលខ្លះគេកັບគេងប្រវាញ់លើ ស្នានចិត្តល្អរបស់គាត់ចឹងក៏មានដែរអានឹងជាអធិស្រ័យធម្មជាតិពេលខ្លះយើងពិបាកនឹងថាឲ្យគាត់ណាព្រោះអឺឃើញគេពិបាកគឺគាត់ទុនទៅមកធ្វើអីថាអីគេបង្កើតទេអឺប៉ុន្តែពេលខ្លះគាត់ត្រូវប្រយ័ត្នប្រយែងដែរអ្នកខ្លះប្រើល្បិច ដោយសារឃើញយើងអញ្ចឹងចង់បានផលប្រយោជន៍ពីយើង ធ្វើឲ្យយើងអាណិតហើយក៏ចេះតាយើងយកប្រយោជន៍ពីយើងយើងលួងខ្លួនទៅដោយសារអឺអានេះមិនបញ្ញាទេគឺវាភាពប៉ិនប្រសពក្នុងការបោកប្រាស់របស់គាត់ចឹងហើយចឹងបាននៅ ក្នុងធម៌លោកឲ្យលោកមិនឲ្យ រឹងពេកតែកាលណារឹងពេក គឺនាំឲ្យមានពាវេរាមានសត្រូវប៉ុន្តែក៏មិនឲ្យទុនពេកដែរពីព្រោះទុនពេកគេអាចនឹងមើងងាយឬក៏គេបោកប្រាស់អញ្ចឹងវាត្រូវមានទាំងករណាការសង្គ្រោះមានទាំងបញ្ញា ការប្រើការត្រិះរិះពិចារណា ដើម្បីប្រើប្រាស់ចិត្តទុនចិត្តល្អរបស់យើងនឹងឲ្យត្រូវផ្លូវ បើមិនចឹងទេវាទៅជារឿងមានផលមិនល្អសម្រាប់យើង អ្នកធ្វើទៅវិញ ដោយសារករណា ខ្វះបញ្ញានឹងឯងមានរឿងតបោះមានចិត្តករណាជួយពោះយកមកចិញ្ចឹមគេប្រាប់ថាប្រឡែងវាទៅបើព្យាបាលវាហើយតបោះហ្នឹងក៏អត់ជឿទេទុកនៅក្នុង កត់យូរយូរទៅត្រឡប់មកពីបេះផ្លែឈើវិញ បើកឆ្នុកមើលពស់នៅក្នុងពួងអាស័យពស់នឹងចាក់តបាសនឹងស្លាប់ទៅហ្នឹងចិត្តល្អប៉ុន្តែខ្វះបញ្ញាអញ្ចឹងចុងក្រោយអន្តរាយមកដល់ខ្លួនឯងវិញអញ្ចឹងចិត្តល្អចិត្តទុនជារឿងមួយល្អប៉ុន្តែត្រូវតាមានអឺអ្នកអបជាមួយគឺបញ្ញាស្មារតី ឲ្យចិត្តល្អហ្នឹង ចិត្តទុនហ្នឹងប្រើនៅក្នុងផ្លូវត្រូវ មិនត្រូវឲ្យគេកេងប្រវាញ់លើសន្តានចិត្តល្អរបស់យើងហើយយើងប្រើចិត្តល្អរបស់យើងនឹងជាប្រយោជន៍បានទូលំទូលាយហើយមិនអនុញ្ញាតឲ្យមនុស្សមិនល្អនឹង បានចិត្តអឺកេងប្រវាញ់មកលើសមានចិត្តល្អរបស់អ្នកដតីឯង Thank <laughs> you.